អូខេសួស្តីអ្នកនាងអឺថ្ងៃនេះបងឯងមកបលែងព្រៀបងោកបលែងពីរដងអីពិបាកទៅចាប់នឹងម្ដងហើយម្ដងនេះអត់ដឹងថាម៉េចទេស្គមថាហើមមកដាក់ក្រោយពីនៅខ្លួនវាបើវាហើមមកនៅអឺខ្ញុំនឹងបលែងវាតែវាអត់ហើមនៅគឺខ្ញុំពិបាកនឹងចាប់ខ្លាំងមែនទេវាផ្អើលពេកនេះអាខ្មៅតែវាអត់ ក្ងោកទេវាអត់កទុយអត់បាសទេ តែខនវារៀងបាសរូមដូចដូចចង់កាត់តែកញ្ញាតិចអីបន្តិចអញ្ចឹងណាតែខនមានតែមួយនឹងទេហើយខ្ញុំនិយាយថាត្រៀបនឹងទិញពីពេញមកហើយអាខ្មៅប្រឡែងលើកដំបងគ្នាយើងអត់ដែលហ៊ានប្រឡែងទេព្រោះវាព្រោះវាខុសគេអញ្ចឹងព្រោះវាពូជខុសគេអញ្ចឹងខ្ញុំអត់ហ៊ានប្រឡែងវាទេហើយហ្នឹងខ្ញុំសម្រេចចិត្តប្រឡែងថាអឺ បើវាអត់ចាំផ្ទះក៏អត់ទៅព្រោះទិញមកយូរហើយធ្វើមិនទេបើវាមិនចាំផ្ទះហ្នឹងហើយព្រោះអត់មាន LC ទេឥឡូវឆ្កោមីព្រោះតែចំណៃមានតែចំណៃមន់ហើយអឺ style kill ហើយនឹងអឺផ្កាស្មៅទិញឲ្យលោកស៊ីយកដាក់ឲ្យព្រៀបស៊ីហើយនឹងអឺស្រូវអង្គ លេខចូលគ្នាអញ្ចឹងអានោះអាខ្មៅចាញ់មកលើកដំបូងចេះដាក់ដារ៉ូស៊ីមួយគេដែរតាខ្ញុំថាវាចេះដារ៉ូស៊ីទេទីមួយខ្ញុំខ្លាចឆ្កែខ្ញុំគ្នាអញ្ចឹងឆ្កែខ្ញុំអត់បានទេណាឥឡូវនោះពងដើរមកហើយដើរតាមមន់មន់អត់ដេញចឹកទៀតហ្នឹងហើយគ្នាយើងអត់មានអីទេមានប៉ុណ្្នឹងទេរាល់ថ្ងៃ អត់មានសัตว์អីទេបាយបាយជួបគ្នាវីដេអូក្រោយ